ក្រោយធ្លេចដំណឹងថាខ្លួនបែកពីគូស្នេហ៍ក្រោយថតឈុតស្នេហារលរៀលអូន Sky Fafa ចេញមកបញ្ជាក់ការពិនកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2022កន្លងទៅនេះពិធីការនីទូរទស្សន៍និងជាតារាម៉ូដែលគៀតបេឡាហៅអូន Fafa បានបញ្ចេញ cover រឿងស្នេហាល្ងងបោកល្ងងហើយប្រាប់ថាព្រោះតែស្នេហាក៏ធ្វើឲ្យខ្លួនឯងคล้ายទៅជាមនុស្សល្ងងរឿងល្ងងបោកល្ងងជារឿងប្រភេទស្នេហាអប់រំតែជារឿងប្រភេទ18បោកក្មេងក្រោម18ហាមើលក្រោយមកនៅថ្ងៃដដែល Fafa បានបង្ហោះ screenshot មួយដែលគេលើកទឹកចិត្តហើយធ្វើការអរគុណថាអរគុណបង ដែលយល់ពីការលះបង់និងក្តីស្រឡាញ់ក្នុងវិស័យសិល្បៈខ្មែរនេះពេលថត មាន ទាំង Director ក្រុមការងារតួពួកយើងខិតខំប្រឹងទាំងអស់គ្នាដោយមិនដែលគិតថាពេលយប់ឬក៏ថ្ងៃនោះទេ ពេលខ្លះថតរហូតមិនមានពេលសម្រាប់គ្រួសារផង បញ្ជាក់សូមបងប្អូនចូលទៅមើលរឿងមួយនេះដល់ចប់ទើបយល់ពីសាច់រឿងថាអបរំបែបណាទន្ទឹមនឹងមានការលើកទឹកចិត្តឲ្យថតរឿងបែបនេះនោះក៏មានមហាជនជាច្រើនបានសម្ដែងការមិនពេញចិត្តហើយធ្វើការរិះគន់ហ្វាហ្វាឥតសំចៃរហូតនាងបានចេញមុខទទូចតាមរយៈការបង្ហោះសារមួយទៀតថា សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅចាំបញ្ចេញមតិនាងខ្ញុំនឹងទទួលទាំងមតិវិជ្ជមាននិង អវិជ្ជមានដើម្បីស្ថាបនាក្រោយពីល្បីរឿងនេះរួចមកស្រាប់តែថ្មីថ្មីនេះមានគេហទំព័រក្នុងស្រុកមួយ បានចុះផ្សាយដោយដាក់ចំណងជើងថាក្រោយឈុតស្នេហា Roller Real On Sky ល្បីកប់ពេលនេះ Fafa បីពីគូស្នេហ៍នៅអាមេរិកបាននៅក្នុងទួលសេចក្តីគេហទំព័រមួយនោះបានលើកឡើងថា មានលេចធ្លាយព័ត៌មានថាចំណងស្នេហ៍របស់ Fafa និងគូស្នេហ៍ជាទាហាននៅសហរដ្ឋអាមេរិកក៏ដើរដល់ទីបញ្ចប់ខណៈគេឃើញគណនី Facebook គូស្នេហ៍របស់នាងហាក់មិនមានការចែករំលែកសកម្មភាពរបស់ Fafa ដូចមុនពលគឺសង្សាររូបនោះបែរជាបង្ហោះរូបភាពវីដេអូខលជាមួយនារីរូបស្រស់ស្អាតម្នាក់ទៀតដែលមានវ័យស្របាលស្របាលនិងស្រីស្អាត Fafa ធ្វើប្រងើយហាក់មិនខ្វល់ពី Fafa ដែលកំពុងទទួលការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមឡើយ។ ក្រោយពីមានការចុះផ្សាយបែបនេះយើងក៏បានតាក់ទងតាមសារអេឡិចត្រូនិកទៅកាន់តារាសម្ដែង Fafa ដើម្បីបញ្ជាក់ជុំវិញរឿងនេះហើយការឆ្លើយតបរបស់នាងបានបញ្ជាក់ថាចាប៉ិនតែមិនមែនមកពីរឿងនឹងទេបែកមុនរឿងនឹងទៀតនោះបង បន្ថែមលើនេះ Fafa បានបញ្ជាក់ថាការពិតទៅរឿងស្នេហាជារឿងផ្ទាល់ខ្លួនរបស់នាងនោះទេប៉ុន្តែធ្វើម៉េចបើព័ត៌មានពេលខ្លះចុះផ្សាយអត់បានសួរនាំអ្នកនាងនោះទេ ចាក្រោយពីមួយរយៈថាល្បីហ្វាហ្វាបែកសង្សារដោយសារតែការថតរឿង18បូកថ្ងៃមុននោះពេលនេះហ្វាហ្វាចេញមកបញ្ជាការពិតហើយគឺមិនមែនមកពីរឿងនឹងនោះទេគឺគាត់បែកគ្នាតាំងពីមុនដែលរឿងនេះផ្ទុះទៀតនោះហើយហ្វាហ្វាក៏បញ្ជាក់ដែរថាស្នេហារបស់នាងគឺជារឿងផ្ទាល់ខ្លួនប៉ុន្តែ ធ្វើម៉េចបើព័ត៌មានចុះផ្សាយទៅហើយទាំងដែលមិនបានសួរនាំនាង ដោយការប៉ិនគឺបែកគ្នាមិនមែនដោយសារតែរឿង